ហ៎អត់ទេវាដល់វានិយាយវាចេះអញ្ចឹងដល់ពេលដែលយើងអឺអង្គុយនៅក្នុង អត្តហិយានេះ ទី1បង្ហាញអំពី ភាពអោនលំទូនរបស់យើងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាការអង្គុយបត់ជើងនោះដែលយើងឃើញហើយថាអង្គុយតរុកគេហៅថាគូតដល់ដីយាហើយឈ្មោះមើលទៅទិសខាងមុខអញ្ចឹងយើងមើលអ្វីដែលយើងសូត្រណាមិនមិន ការសូត្ររបស់យើងនៅក្នុងអត្តហិយានេះគឺយើងដឹងហើយយើងសូត្រថាម៉េចមកវិញយើងសូត្រថាម៉េចអត្តហិយាតុលីឡាវ៉ាសាឡាវ៉ាតុវ៉ាតៃបាតអ្នកខ្លះអស្សឡាអត្តហិយាតុលមូបារកាតុសាឡាវ៉ាតុវ៉ាតៃបាតអស្សឡាមអាឡៃកាអៃយូហាននប៊ីវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុ السلام علينا وعلى عباد الله الصالحين وطمع أشهد أن لا إله إلا الله وأشهد أن محمد رسول الله وطمع صلوات للنبي اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد មិនមិនប៉ុណ្ណឹងហ៎ប៉ុណ្ណឹងហើយសូត្រទាំងអស់គ្នាមកអត់ទេចាំលិនបកសំខាន់អត្តន័យសិនសូមប៉ុណ្ណឹងចាំមើលឲ្យមិនសូមណាដល់ ឬក៏លិទ្ធបង្រៀនឲ្យសូត្រអញ្ចឹងនៅក្នុងស៊ីរ៉ោះវាថាពាក្យនៃអត្តហិយានេះ គឺមានរីវ៉ាយ៉ាតមានសេចក្តីរាយការណ៍អំពីនប៊ីសល្លោះអាលីវ៉ាសាឡាំវាមានលក្ខណៈច្រើនណាក៏មិនដូចសល្វាតអញ្ចឹងវាមានលក្ខណៈខុសគ្នាតិចតួចអញ្ចឹងដល់តែតែដែលដាំឲ្យមានថាយើងចេះសូត្រអត្តហិយាមួយណា សូត្រមួយហ្នឹងទៅអត់បញ្ហាទេក៏ប៉ុន្តែអ្វីដែលសហេះអ្វីដែល ត្រឹមត្រូវអត្តហិយា ដែលលែនបានសូត្រអំបញ្ញនេះវាគឺជាអត្តហិយាតាហិយាតដែលនប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំបានបង្រៀនទៅចំពោះសាហបរបស់លោកដែលមានសេចក្តីរាយការណ៍មកយ៉ាងត្រឹមត្រូវដោយយើងសូត្រថាអត្តហិយាតុលិលឡាណាវ៉ាសាឡាវ៉ាតវ៉ាតៃបាតឥឡូវយើងក៏លេចមកមើលម៉ាក់ណារបស់វាសិនតើម៉ាក់ណាអត្តហិយានោះមានន័យថាម៉េចមិនបីណា ចឹងយើងដឹងហើយថាលើសូមលើកលោកពីដើមទីដើម្បីឲ្យយើងយល់នៅក្នុងហាឌីសសាហេះដែលបានរាយការណ៍អំពីហាឌីសអាប់ឌុលឡោះប៊ីនម៉ាស្អ៊ូរ៉ាឌីយ៉ាឡោះអានហ៊ូគាត់បាននិយាយថាម៉េចសាហាបតម្នាក់គាត់បានថា كنا إذا صلينا خلف النبي صلى الله عليه وسلم قلنا السلام على الله والسلام على جبرائيل وميكائيل អញ្ចឹងសាហាបតម្នាក់គាត់បានថាពួកខ្ញុំនៅពេលដែលពេលនោះណានៅសម័យនោះ ពួកខ្ញុំនៅពេលដែលខ្ញុំសម្បះយ៉ាងនៅក្រោយនប៊ីសល្លឡោះអាលីវសាឡាំពួកខ្ញុំតែងតែសូត្រថានៅក្នុងអត្តហិយាណាពួកគាត់សូត្រម៉េចអត្តអស្សឡាមអាឡឡោះថ្ងៃនេះក្តៅតិចពួកគាត់បានសូត្រថាអស្សឡាមអាឡឡោះវ៉ាសឡាមអាឡាជីប្រីលវ៉ាមីកាអ៊ីលឲ្យសាឡាមទៅលើអល់ឡោះ អស្សឡាមអាឡឡោះឃើញទេឲ្យសាឡាមទៅលើជីប្រាអ៊ីលឲ្យសាឡាមទៅលើម៉ាឡៃកាត់មីកាអ៊ីលអញ្ចឹងយើងដឹងហើយថាអស្សឡាមវាគឺជាការសុំដុអាអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាដើម្បីឲ្យយើងទទួលបានស្លាមាត់ទទួលបានសុខសន្តិភាពទទួលបានអឺស្លាមាត់នៅអ្វីអ្វីទាំងអស់អញ្ចឹង នៅពេលដែលយើងថាអស្សឡាមអាឡឡោះមានន័យថាយើងឲ្យសាឡាម ទៅលើអល់ឡោះ យើងសុំឲ្យអល់ឡោះស៊ុបហានវតាឡាបានសុខសប្បាយសុំឲ្យអល់ឡោះស៊ុបហានវតាឡាឲ្យបានស្លាមាត់ត្រូវអត់អត់ត្រូវទេពីព្រោះអល់ឡោះស៊ុបហានវតាឡាគឺជាម្ចាស់ដែលសាឡាមសាឡាមគឺឈ្មោះអល់ឡោះស៊ុបហានវតាឡាមានន័យថាសន្តិភាពសាឡាមាត់ទាំងអស់គឺរបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាអញ្ចឹងយើងមិនត្រូវឲ្យសាឡាមទៅលើអល់ឡោះទេឃើញទេពីព្រោះ យើងត្រូវការសុំសាឡាមសុំសន្តិភាពពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាឃើញទេអល់ឡោះម៉ាអាន់តាសាឡាមមីនកាសាឡាមតាបារកតាយ៉ាដលជាឡាលីវ៉ាលអ៊ីក្រាមសាឡាមសន្តិភាពទាំងអស់នេះគឺយើងសុំពីណាគឺយើងសុំពីអល់ឡោះយើងមិនមែនសុំឲ្យអល់ឡោះទេឃើញទេមែនមែនអូចឹងនប៊ីថាឡាតកូលូអស្សឡាមអាឡឡោះនប៊ីបានបង្រៀនទៅបណ្ដាសាហាបៈភ្លាមថាចូលពួកអ្នកកុំសោតថាអស្សឡាមអាឡឡោះអី ចូលពួកអ្នកកុំឲ្យសាឡាមទៅលើអល់ឡោះអីពីព្រោះអល់ឡោះគឺម្ចាស់មហាសាឡាមសន្តិភាពស្លាមាត់ទាំងអស់គឺអល់ឡោះហើយវាជាឈ្មោះអល់ឡោះអស្សឡាមចឹងអ្នកឲ្យមិនត្រូវឲ្យសាឡាមទៅលើអល់ឡោះទេត្រូវសុំពីអល់ឡោះវិញរីឯយើងទាំងអស់នេះមិនត្រូវការឲ្យសាឡាមទៅលើគ្នាទៅវិញទៅមកដោយសារយើងត្រូវការជូនពរសុំពីអល់ឡោះឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យស្លាមាត់ពីព្រោះអដអស្សឡាមហួតឌូអាការឲ្យសាឡាមវាគឺជាការសុំឌូអាឲ្យគ្នាទៅវិញទៅមកចឹងនៅក្នុងហាឌីសនេះ នប៊ីថាចូលពួកអ្នកឡាតកូលូអស្សឡាមអាឡឡោះចូលពួកអ្នកកុំសូត្រថាអស្សឡាមអាឡឡោះពីព្រោះអ៊ីនឡោះហូវសឡាមពិតប្រកបណាស់អល់ឡោះគឺជាម្ចាស់ដែលសាឡាមម្ចាស់ដែលសន្តិភាព ម្ចាស់ដែលមហាស្លាមាត់អត់ត្រូវការឯងសុំឲ្យអល់ឡោះសុបហានាហូវតាឡាទេអញ្ចឹងនប៊ីបង្រៀនកុំអោយថាហ្នឹងនប៊ីយកអាថ្មីមកអោយថានេះសូត្រអានេះអត្តហ៊ីយ៉ាទូលីឡាណែឃើញទេឆ្នាំព្យាបាលជំនួសមកដល់ហ្នឹងណាកុំថាហ្នឹង ថានេះអាសូត្រដែលត្រឹមត្រូវដែលយើងសូត្រហ្នឹងអ្វីដែលយើងបានរៀនមកហ្នឹងយើងដកស្រង់ចេញពីហាឌីសហ្នឹងដោយសារនប៊ីបានបង្រៀនទៅចំពោះសាហាបនៅពេលហ្នឹងណាចឹងនប៊ីថាចូលពួកនេះ ولكن قولوا التحيات لله والصلوات والطيبات រហូតដល់ទីបញ្ចប់ចឹងលិនមកដល់កន្លែងនេះចង់បង្ហាញអំពីម៉ាក់ណាអត្តន័យអត្តហិយាតអត្តហិយាតគឺមានន័យថា យើងសរសើរទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាបន្ទាប់ពីយើងរុកុបន្ទាប់ពីយើងស៊ូយូតបន្ទាប់ពីយើងអោនលំទោនណាទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាតាំងពីទឹកបៀរតុលអេហ្រ៉មតាំងពីក្បួនខ្នាតរបស់យើងទាំងអស់តាំងពីដើមរហូតដល់យើងអង្គុយអត្តហិយានេះគឺយើងមកអង្គុយដើម្បីសរសើរទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាដោយសូត្រថាអត្តហិយាតុលិលឡាការរុកុរបស់ខ្ញុំ ការសុយូតរបស់ខ្ញុំការសរសើររបស់ខ្ញុំទាំងឡាយនៅក្នុង ការសូត្ររបស់ខ្ញុំលិលឡាគឺដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាឡាទៅមួយគត់អញ្ចឹងយើងសួរថាបើសិនជាមីឬក៏តយកថ្ងាស់របស់គាត់ដល់មហាមូលាដល់មហាមានតម្លៃនេះ យកទៅអោនសុយោតចំពោះមកក្លោកណាមួយក្រៅពីអល់ឡោះស៊ុបហានាហ៊ូវតាឡាតើហុំកុំវិញមិនស្រាប់តែមីម្នាក់មកដល់ជួបតក់ណាម្នាក់ទៅដល់អឺត វសលវ៉ាទុវតៃបាទអីគេវសលវ៉ាតមានន័យថាសម្បះយ៉ាងរបស់ខ្ញុំនេះសាឡាត់ការសម្បះយ៉ាងរបស់ខ្ញុំទាំងអស់នេះគឺលិលឡាទៀតហ្នឹងគេណាលិលឡាអីគេលិលឡាមិនម៉េចឲ្យតែនីតរបស់យើងអ៊ីខ្លោសទង្វើរបស់យើងល្អត្រឹមត្រូវទៅអល់ឡោះស៊ុបហានវ៉ាទទួលយកពីព្រោះអល់ឡោះម្ចាស់ដែលមហាអតីបតៃបគឺឈ្មោះមួយនៃឈ្មោះរបស់អល់ឡោះស៊ុបហានហូវតាអាឡាជាងឈ្មោះអល់ឡោះមានបាន 99ហើយលើសពីនឹងទៅទៀតអញ្ចឹងអស្សឡាមឈ្មោះអល់ឡោះអត្តយបឈ្មោះអល់ឡោះប្រែថាល្អអញ្ចឹងអល់ឡោះសម្រាប់ម្ចាស់ដែលល្អមកអាចជ្រះស្អាតអត់ទទួលយកទង្វើរបស់អ្នកឯងឡើយលុះត្រែតែទង្វើនោះជាទង្វើដែលជ្រះស្អាតស្អាតស្អំអញ្ចឹងអត្តយបនេះគឺយើងដឹងហើយថារាល់នៀតរាល់ទង្វើរបស់យើងនោះគឺ ដែលស្អាតស្អំនេះគឺដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអល់ឡោះអក្បរម៉ៃម៉ៃ បន្ទាប់មកយើងសូត្រដូចគេមិនបែឲ្យសាឡាមទៅលើនវីអស្សឡាមអាឡៃអសូត្រទាំងអស់គ្នាអស្សឡាមកអាយុហានណាប៊ីយូរ៉ាហ្មាតុលឡោះវបារកាតុនៅក្នុងសម្បះយ៉ាង បន្ទាប់ពីយើងសរសើរទៅជាមួយអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបន្ទាប់ពីយើងឲ្យលំទោននិងសរសើរជាមួយអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអត្តហ៊ីយ៉ាតុលីឡាវ៉ាសលវ៉ាតវ៉ាតៃបាត គេកំណត់ឲ្យយើងហេតុអីបានយើងកន្លែងនេះឧលមាបានបញ្ជាក់ថា خص بالسلام لانه احق ពីព្រោះហេតុអ្វីបានគេ ប្រើឲ្យយើងទាំងអស់គ្នាអ្នកសម្បះយ៉ាងនេះឲ្យសាឡាមទៅលើនប៊ីសុំទូអាឲ្យនប៊ីមុនទូអាឲ្យខ្លួនឯងទៀតពីព្រោះនប៊ីសល្លឡោះអាលីវ៉ាសាឡាំគឺជាអ្នកដែលមានហ មកលើយើងគឺជាអ្នកដែលមានគុណមកលើយើងដែលបានរំដោះយើងទាំងអស់គ្នា អំពីអស៊ូលម៉ាតភាពងងឹតល្ងងខ្លៅមករកភាពអនូរចាស់យ៉ាដែលយើងស្ថិតនៅលើឧគមអ៊ីស្លាមដល់ត្រឹមត្រូវមួយនេះបានគេមកយកតាចឹងហើយបាន គេឲ្យយើងទាំងអស់គ្នាឲ្យសាឡាមទៅលើនប៊ីមុនអ្វីអ្វីទាំងអស់បន្ទាប់ពីយើងសរសើរទៅចំពោះអល់ឡោះស៊ុបហានវតាឡាដល់យើងសូត្រថាអស្សឡាមអាឡៃកាអាយុហាននប៊ីវរ៉ាហ្មាតុលឡោះវបារកាតុយើងមិនមិនចេះឲ្យសាឡាមទៅលើនប៊ីណាវិញចេះនៅអាហ្នឹងគេថាឲ្យសាឡាមទៅលើនប៊ីឥឡូវយើងឲ្យសាឡាមទៅលើគ្នាឯងទៅវិញទៅមកយើងចេះនៅចាយើងជួបគ្នារងហើយអស្សឡាមអាឡៃគុំវ៉ាអាឡៃគុំអស្សឡាម ចេះឲ្យសាឡាមទៅលើនប៊ីក្នុងសម្បះយ៉ាងហ្នឹងឯងអស្សឡាមអាឡៃកាអាយូហាននប៊ីអល់ឡោះអាក់បាក្នុងសម្បះយ៉ាងយើងឲ្យសាឡាមទៅលើនប៊ីជានៅក្នុងហាឌីសនប៊ីបានប្រាប់ថាអល់ឡោះស៊ុបហានវតាឡាមានម៉ាឡៃកាត់ជាច្រើនដែលដើរនៅលើផែនដីនេះដើម្បីយកសាឡាមរបស់ពួកនេះទៅឲ្យនប៊ីសល្លឡោះអាឡៃហ៊ីវសាឡាមអល់ឡោះអាក់បាយើងនៅនេះសាឡាមរបស់យើងម៉ាឡៃកាត់យកទៅឲ្យនប៊ី នៅម៉ាឌីណានោះក្នុងកបួរនោះអល់ឡោះអាក្បារសលវ៉ារបស់អ្នកនៅទីណាក៏ដោយគឺនឹងទៅដល់នប៊ីសលឡោះអាលីវសាឡាំសលូហ្វាអ៊ីនណាសឡាតាគុំតាបលូគូនីហៃសុគុនទុំនប៊ីចូលអ្នកសលវ៉ាតមកលើខ្ញុំទោះបីជាអ្នកនៅទីណាក៏ដោយសលវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំអ៊ីនណាលីឡាហ៊ីម៉ាឡាអ៊ីកាតុនសាយ៉ាហ៊ីនយូបលីហ្គូណាអានអ៊ុមមទីអស្សឡាម អល់ឡោះមានម៉ាឡិកាត់ជាច្រើននឹងដឹងហើយជំនឿណារបស់យើងក្នុងកុនអ៊ីម៉ានគឺជំនឿថាមានម៉ាឡិកាត់អញ្ចឹងទួលនទីរបស់ម៉ាឡិកាត់ច្រើនណាស់ទួលនទីយកសាឡាមរបស់អ៊ុម៉ាត់របស់គាត់នោះទៅឲ្យនប៊ីកុំភ័យនឹងដល់មិនមិនខ្លះទេលិនដល់ផ្ញើទួនទៅធ្វើរកនអាជីផ្ញើសាឡាមឲ្យនប៊ីលិនផងផ្ញើអីឲ្យសាឡាមពីទឹកគង់ទៅដល់ដែរម្លេះកាត់នំទៅឲ្យអ៊ីនសាអល់ឡោះឃើញទេអូ អញ្ចឹងហេតុអីអងអងដោយសារវហហៈរបស់នប៊ីចំពោះយើងច្រើនណាស់មិនត្រឹមតែប៉ុណ្ណោះនប៊ីសលឡោះអាឡៃសាឡាមនៅរងចាំយើងនៅការជួយអន្តរាគមយើងនៅថ្ងៃគិយាម៉ាត់ទៀតមិនត្រឹមតែប៉ុណ្ណោះនៅចាំមើលនៅពេលដែលយើងថ្លឹងចិញ្ចិញនៅថ្ងៃគិយាម៉ាត់នៅពេលដែលអាម៉ាល់យើងវាស្រាលនប៊ីថាយ៉ាអល់ឡោះសូមឲ្យស្មើមកយ៉ាអល់ឡោះលិនលួច ដាក់ខាងយ៉ាងនិយាយថាធ្វើយ៉ាងម៉េចឲ្យអ៊ុម៉ាត់ហ្នឹង បើថាជំនុំជម្រះទៅមើលថាមិនស្រួលទេណាអល់ឡោះថាណាប៊ីរុញទៅ sugar ហើយទៅបើហាសមើលទៅដូចថាវាស្មើណាក៏មែនណាប៊ីជួយជួយដល់ណាឲ្យបាន sugar ទៅកុំឲ្យពាក់ព័ន្ធលៃទៅនរកាសិនអាហ្នឹងវាពិបាកណាណាប៊ីជួយជួយជួយជួយគ្រប់បានគ្មានអ្វីជាងនប៊ីសលឡោះអាលីវសាឡាំដល់ថ្នាក់គេហៅថា Shafa'atul Kubra អន្តរាគមដ៏មហាធំធេងរបស់នប៊ីទៅចំពោះអ៊ុម៉ាត់នៅពេលដែលយើងក្រោកពីគូវរមកយើងដឹងណា ហារូហារ៉ារញ៉េរញ៉ៃញឹសស្មើកទៅតាមកម្រិតនៃអាម៉ាល់អ៊ីបដាតដែលយើងមើលថ្ងៃកំពុះម៉ាន ពីលើមេឃមកក្តៅប៉ុន្មានអ៊ុម៉ាត់ទាំងអស់រត់ទៅរកណាប៊ីអាដាមជួយយ៉ាណាប៊ីអាដាមយ៉ានោះយ៉ាយ៉ាជួយសុំឲ្យអល់ឡោះជំនុំជំរះឲ្យលឿនតិចមកនៅអញ្ចឹងពិបាកណាស់ស្រេកទឹកណាស់ក្តៅណាស់ឃើញទេណាប៊ីទាំងអស់ថាខ្ញុំអត់មានសិទ្ធិខ្ញុំមានបញ្ហាចាស់មួយខ្ញុំនៅរៀងរៀងខ្លួនទៅជួបណាប៊ីមហាម៉ាត់យើងដឹងអាលើសង្ខេបរឿងហ្នឹងណា ទៅជួបនប៊ីមូហាម៉ាត់នប៊ីថាអាណាឡាហអាណាឡាហទុកឲ្យខ្ញុំជាអ្នកជួយអ៊ុម៉ាត់ទាំងអស់គ្នាដើម្បីនប៊ីសុំពីអល់ឡោះយ៉ាអល់ឡោះកាត់ទោសលឿនលឿនទៅថ្លឹងឲ្យណានាទៅនរកាណានានរកាអញ្ចឹងនប៊ីជួយច្រើនហើយយើងទទួលបានទឹកនៅកៅសាតដោយទួនបាននិយាយពីមុនមកហ្នឹងណាចឹងនប៊ីសុលឡាសាឡាំហាក់របស់យើងមកលើយើងច្រើនអញ្ចឹងនៅក្នុងសម្បាសយ៉ាងយើងមើលមិនមែនគេឲ្យយើងឲ្យសាឡាម ទៅលើនប៊ីសុលឡាហ៍អាឡៃសាឡាំមុនដែលយើងឲ្យសាឡាមទៅលើទៅលើ ខ្លួនឯង អល់ឡោះអក្បដល់យើងសូត្រថាអស្សឡាមអាឡៃកាអាយូហានណាប៊ីវរ៉ាហ្មាតុលឡោះរ៉ាហ្មាត់អល់ឡោះវបារកាតុបារកាត់ទៅលើនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមឃើញទេវាច្រើនចឹងទៅបន្ទាប់មកមិនមិនយើងនឹងឲ្យសូត្រមិនទេមិនបន្ទាប់ពីយើងឲ្យសាឡាមទៅលើនប៊ីហើយយើងសូត្រឲ្យទៀតនៅអត្តហីយ៉ាអស្សឡាមអាឡៃណា អល់ឡោះអាក្បារយើងចាប់ផ្ដើមឲ្យសាឡាមឌូអាឲ្យខ្លួនឯង ចឹងម៉ាក់ណាអត្តន័យដែលយើងសូត្រថាអស្សឡាមអាឡៃណាមានន័យថាយើងសុំទូអាអំពីអល់ឡោះស៊ុបហានូតាឡាឲ្យមកលើខ្លួនឯងយើងដែលជាអ្នកសម្បះយ៉ាងឬក៏អ្នកដែលសូត្រហ្នឹងមូសាលីហ្នឹងឃើញទេសុំទូអាពីអល់ឡោះពាក្យខ្លីអស្សឡាម គឺចូលទាំងអស់សន្តិភាព ស្លាមាត់សុខសន្តិភាពអស់ទាំងអស់ហើយតែស្លាមាត់ហើយទាំងរីស្គីក៏មកដែរឃើញទេ អញ្ចឹងនៅពេលដែលយើងសូត្រថាអស្សឡាមអាឡៃណាមានន័យថាយើងសុំដុអាពីអល់ឡោះឲ្យខ្លួនឯងយើងនិងបងប្អូនយើងអានេះអត់តនេះខ្លួនឯងបន្ទាប់មកអស្សឡាមអាឡៃណាវ៉ាអាឡាអ៊ីបាលីឡាហ៊ីស្សាលីហ៊ីនណាប៊ីថាចូលអ្នកសូត្រអញ្ចឹងនេះគឺអ្វីដែលរបៀបបង្រៀនណាចឹងនប៊ីថានៅពេលដែលពួកអ្នកសូត្រថាវ៉ាអាឡាអ៊ីបាឌីឡាហ៊ីសាលីហ៊ីនហ្វកតអាសអ៊ីហ្សាគុលទុំហ្សា ذلك فقد أصابت كل عبد صالح في السماء والأرض នៅពីនៅពេលដែលអ្នកសម្បះយ៉ាងហ្នឹងគាត់សូត្រថាអស្សឡាមអាឡៃណាគាត់បានទូអាឲ្យខ្លួនឯងគាត់ហើយនៅពេលដែលគាត់សូត្រវ៉ាអាឡាអ៊ីបាឌីឡាហ៊ីសាលហ៊ីនគាត់បានសូត្រសុំទូអាពីអល់ឡោះឲ្យចំពោះបងប្អូនគាត់ទាំងអស់អល់ឡោះអាក់បារហើយនឹងអ្នកដែលសលេះបណ្ដាម៉ាឡាអ៊ីកាត់នៅលើមេឃហើយនឹងអ្នកដែលមាន គុណសម្បត្តិមកលើយើង នៅលើផែនដីនេះទាំងអស់អ្នកណាធ្វើល្អដាក់លិនលិនបានទៅអស់ហើយនៅក្នុងសម្បះយ៉ាងអល់ឡោះអក្បរពាក្យខ្លីបំផុតដែលនប៊ីបង្រៀនមកថាវ៉ាអាឡាអ៊ីបាឌីលឡាហ៊ីសាលីហ៊ីនអស្សឡាមអាឡៃណា ហើយវ៉ាអាឡាអ៊ីបាឌីលឡាហ៊ីសាលីហ៊ីនសូមសុខស្លាមាត់សូមសន្តិភាពទាំងអស់នោះកើតមានចំពោះបណ្ដាខ្ញុំរបស់អល់ឡោះស៊ុបហានហូវតាឡាទាំងអស់ដែលសាលេះ អល់ឡោះអាក់បាហើយនប៊ីបញ្ជាក់ទៀតថាណាអ៊ីហ្សាគុលទុំហ្សាលិកនៅពេលដែលអ្នកសោតអញ្ចឹងមួយម៉ាត់ហ្នឹងអាម៉ាត់វ៉ាអាឡាអ៊ីបាឌីឡាសលហ៊ីហ្នឹងអ្នកបានឌូអើឲ្យបងប្អូនអ្នកទាំងអស់អញ្ចឹងបើយើងលេខទៅមើលហាឌីសខាងលើ ដូចសាសបាត់បានសូត្រពីមុនណាបើសិនតែយើងយក ពេលសម្បាសយ៉ាងហ្នឹងទៅឌូអើមីនេះមីនោះតក់នេះតក់នោះហ្នឹងម៉ានមកបានហើយមិនឡាយរាប់តក់នេះផងផ្លេចតក់នោះរាប់តក់នេះផ្លេចតក់នោះ រាប់មួយផ្លេចមួយអញ្ចឹងសម្បោះយ៉ាងយើងបានមកហើយយើងអាចផ្លេចអ្នកនេះផ្លេចអ្នកនោះអញ្ចឹងណាប៊ីអើយប៉ុន្តែយើងអត់យល់ឧទាហរណ៍លឹកយល់ណាណាចឹងសម្បោះយ៉ាងប្រែវត្តូអាហើយជាពិសេសក្នុងអត្តហិយាហ្នឹងអញ្ចឹងយ៉ាងវិញអត្តហិយាខ្លីក៏ប៉ុន្តែយើងមិនមានមានស្អីខ្លះក្នុងហ្នឹងមានសាឡាវ៉ាទៅលើណាប៊ីមានសុំដូអាឲ្យខ្លួនឯងមានសុំដូអាឲ្យបងប្អូនយើងសួរមួយថ្ងៃមីមីជូតកាលីម៉ាស់ឆាហាដាប្រហែលដង أشهد أن لا إله إلا الله وأشهد أن محمد رسول الله គ្មានទេម្ចាស់ដែលខ្ញុំត្រូវគោរពតែពិតប្រកបគឺមានតែអល់ឡោះហើយយើងឡើងសាកសីថាពិតប្រកបណាប៊ីមូហាម៉ាត់គឺជាអ្នកនាំសារអល់ឡោះស៊ុបហានាហ៊ូវតាឡារឿងរ៉ាវអ៊ីបាដិតដែលយើងអនុវត្តសប្តាហ៍នេះគឺយើងយកពីណាមកយកពីណាប៊ីណាប៊ីនាំពីណាមកនាំពីអល់ឡោះហើយណាប៊ីក៏ហក់ទេអត់ក៏ហក់ទេអញ្ចឹងអ្វីដែលណាប៊ីប្រាប់គឺពិតយក យើងជាកាលីម៉ាស់ syahadah asyhadu an la ilaha illallah wa asyhadu anna muhammadar rasulullah វាគឺជាកាលីម៉ាស់តៅហេតុដែលយើងទាំងអស់គ្នាណាមានអัลហាំឌីលីឡាណាយើងមិនមិនថាអូលិនផ្លេចឲ្យមានកាលីម៉ាស់ចុះបើយើងសបាសយ៉ាងរាល់ថ្ងៃអ៊ីនសាអល់ឡោះសង្ឃឹមថាយើងនឹងបានទទួលនៅកាលីម៉ាស់តៅហេតុនៅអាខៀតកាឡាមរបស់យើងអ៊ីនសាអល់ឡោះដែលនប៊ីសល្លាសមធានាចូលនរកអចូលស៊ូរហ្គារបស់អល់ឡោះសុបហាបើទោះបីជាគាត់ មានទុសាបាបកម្មមួយចំនួនដែលដោះស្រាយវាអត់ចេញក៏ត្រូវចូលនរកាសិនក៏ប៉ុន្តែដាច់ខាតគឺមិនកកាល់ទេមិននៅអមតៈនៅក្នុងនរកទេនប៊ីនឹងទៅយកមកវិញអល់ឡោះបាននប៊ីបានបញ្ជាក់យខរូជូមីនណារម៉ង្កាណា في قلبه مثقال ذره មិនអ៊ីម៉ានសំបីតែមានអ៊ីម៉ានគោលជំនឿប៉ិនក្របស្បៃក៏ដោយ អ្នកនោះនឹងចេញពីនរកវិញបើទោះបីជាគាត់ ចូលនរកដោយសារតែបាបកម្មវាច្រើនពេកចូលសិនអានឹងអត់បាញ់ប៉ុន្តែសំខាន់អត់នៅកកលទេឃើញទេនឹងចេញមកវិញចឹងបានយើងដឹងថាចូលអ្នកកុំស្លាប់លើកលែងតែអ្នកស្លាប់នៅក្នុងឧបមៈអ៊ីស្លាមដោយមាន កលីម៉ាតោហិតឡាអ៊ីឡាហិលឡោះដល់ណាហើយមិញមិញដល់ណាមិញ syahada អត់តចាំទេណា أشهد أن لا إله إلا الله وأشهد أن محمد رسول الله អីទៀតមើលបីសាឡាវ៉ាតទៅលើសាឡាវ៉ាតទៅលើនប៊ីនេះតកតរឿងសាឡាវ៉ាតទៀតហ្នឹងណាជាងយើងឲ្យសាហាដាហើយយើងសាឡាវ៉ាតទៅលើនប៊ីថាអល់ឡោហ៊ុមសាលីអាឡាមូហាម៉ាត់មិនមិនសូត្រថាម៉េចឡើយហ្នឹង اللهم صل على سيدنا ومولانا وحبيبنا وشفينا وزخرنا ومولانا محمد انا ngay ở đây tujuh vậy mấy mấy ya nabi bằng riêng اللهم صل على محمد من sahabat tusu nabi tha رسول الله عرفنا كيف نسلم عليك ولكن علمنا كيف نصلي عليك មានសាហាបទៅសួរនប៊ីថាយ៉ារ៉ូស៊ូលឡោះពួកលិនចេះហើយឲ្យសាឡាមទៅលើនប៊ីប៉ុន្តែពួកលិនអត់ទាន់ចេះសាឡាវ៉ាតទៅលើនប៊ីអត់ហ៊ានសូត្រដេះដាស់ទេខ្លាចខុសឃើញទេអត់ហ៊ានសូត្រដេះដាស់ទេទោះបីជាអាលឹមបណ្ណាក៏ដោយបណ្ណាសាហាបនប៊ីរៀនជាមួយនប៊ីច្រើនបណ្ណាក៏ដោយប៉ុន្តែរឿងអ៊ីបាដិតនេះរឿងសូត្រឌូអានេះមិនហ៊ានសូត្រដេះដាស់ទេចាំមើលនប៊ីបង្រៀនអញ្ចឹងបានគាត់ថាម៉េច អារ៉ាហ្វណាកៃហ្វានុសិលីមអាឡៃឥឡូវពួកលិនចេះហើយរបៀបឲ្យសាឡាមទៅលើនប៊ីឯងគឺចេះហើយឥឡូវនេះអស្សឡាមអាឡៃកាអាយុហាននប៊ីយូរ៉ាហ្មាតុលឡោះវបារកាតុឥឡូវសូមនប៊ីអាលឹមណាកៃហ្វានុសិលីអាឡៃបង្រៀនពួកខ្ញុំមកតើសាឡាវ៉ាតទៅលើនប៊ីហ្នឹងយ៉ាងម៉េចអត់ហ៊ាន សាឡាវ៉ាតបៀបដែរក៏មែនឡាពីពួកអ៊ីបាដាតមិនអាចធ្វើទៅបានលើកលែងតែនប៊ីបង្រៀនអញ្ចឹងពួកគេក៏បានសួរនប៊ីកៃហ្វានុសិលីអាឡៃនប៊ីថា Qulu Allahumma salli ala Muhammad. Ana Nabiបង្រៀនចូលពួកអ្នកសូត្រចាស់ថា Allahumma salli ala Muhammad wa ala ali Muhammad kama sallaita ala Ibrahim wa ala ali Ibrahim innaka Hamidum Majid. Wa barik ala Muhammad wa ala ali Muhammad kama barakta ala Ibrahim wa ala ali អ៊ីប្រាហ៊ីមអ៊ីនកាហាមីឌូម៉ាជីតលហ្វីលអាឡាមីនអ៊ីនកាហាមីឌូម៉ាជីតវាមានហាឌីសសេចក្តីរាយការណ៍មកវារឿងច្រើនខុសប្លែកគ្នាប៉ុន្តែសាឡាវ៉ាតដែលត្រឹមត្រូវសាឡាវ៉ាតដែលសាហេះដែលនប៊ីសាឡោះសាឡាមបានបង្រៀននៅក្នុងហាឌីសដែលបានរាយការណ៍ដោយម៉ាស្អ៊ូនេះអាប់ដុលម៉ាស្អ៊ូនេះគឺជារបៀបនៃការសាឡាវ៉ាតមួយដែលត្រឹមត្រូវដែលយើងទាំងអស់គ្នាគួរតែយកអនុវត្តប៉ុន្តែជួនកាលមីមីអង្គអង្គខ្លះគាត់ ចេះរបៀបនៅសាឡាវ៉ាតផ្សេងផ្សេងអាហ្នឹងអត់អីទេណាមែនទេយ៉ាអ៊ីនសាអល់ឡោះអត់អីទេសង្ឃឹមថាអត់អីទេដល់អញ្ចឹងបន្ទាប់ពីយើងសាឡាវ៉ាតហើយហើយនឹងសាឡាវ៉ាតទៅលើអ៊ីប្រាហ៊ីមីយ៉ាដែលគេឲ្យឈ្មោះសាឡាវ៉ាតទៅលើអំបូឪពុករបស់យើងនប៊ីអ៊ីប្រាហ៊ីមឃើញទេហើយអីហើយយើងសូត្រអីទៀតមែនទេអល់ឡោះមកសាឡាឡាម៉ាហាម៉ាត់សាឡាវ៉ាតទៅលើនប៊ីហើយចប់នៅប៉ុណ្្នឹងមែនទេ ឲ្យសាឡាមនៅឲ្យសាឡាមនៅមីមីខ្លះឲ្យសាឡាមហើយប៉ុន្តែយើងភ្លេចនៅហាឌីសរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមចាក់ត្រង់កន្លែងនេះនប៊ីថានៅពេលដែលអ្នកទាំងអស់គ្នា អត្តហ៊ីយ៉ាចប់ហើយចាប់ដើមនៅអត្តហ៊ីយ៉ាតុលីឡារហូតដល់ចប់សាឡាវ៉ាទៅលើនប៊ីហើយហើយនប៊ីថាពេលនោះហើយ គឺជាពេលដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបើកទ្វារទទួលយក នៅ ការសុំទូអារបស់ យើងទាំងអស់គ្នាយើងអត់បានយល់ទេកន្លែងហ្នឹងកុំអីយើងបញ្ញាបញ្ញាលឲ្យសាឡាមអាងទៅលើកដៃសុំទូអាអត់បញ្ហាទេរឿងការសុំលើកដៃសុំទូអាក៏ប៉ុន្តែកន្លែងនេះយើងត្រូវយល់ហាឌីសណាប៊ីនៅពេលដែលអ្នកឲ្យសាឡាមហើយនៅពេលដែលអ្នកសាឡវ៉ាទៅលើណាប៊ីហើយពេលនោះហើយគឺជាពេលដែលយើងបើសិនយើងសម្បាយ៉ាងម្នាក់ឯងឬក៏អ៊ីម៉ាំគាត់រៀងយឺតបន្តិចនៅក្នុងការឲ្យសាឡាមសូមបងអូនកុំភ័យ ទួនថាអ្នកខ្លះថាអេអ៊ីម៉ាមថ្ងៃនេះតាហីយ៉ាយូរដល់លិនអតាហីយ៉ាដល់2ដងអ៊ីម៉ាមអត់ធន់ឲ្យសាឡាមឡាឱកាសល្អដោយសារយើងកំពុងតែគេបើកឱកាសឲ្យយើងនៅក្នុង ការសុំដុអាទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអញ្ចឹងណាប៊ីថាឲ្យយើងនឹកឃើញដុអាអីសុំចោះអញ្ចឹងមិនមែនកន្លែងនេះ faedah ផលប្រយោជន៍វានឹងចង់ប្រាប់មិនមែនថាមិនថាឡើយសម្បស់យ៉ាងស៊ុនណាត់ មិនថាឡើយសម្បះយ៉ាងហ្វារឌូបើយើងសម្បះយ៉ាងម្នាក់ឯងពិសេសថ្មីៗហើយយើងមានបញ្ហាអីដែលយើងត្រូវដោះស្រាយ មានបញ្ហាទុកព្រួយអីហើយយើងសម្បះយ៉ាង យើងយកឱកាសមុនឲ្យសាឡាមនេះហើយនៅក្នុងការត្អូញត្អែតាវ៉ាចំពោះអល់ឡោះស៊ុបហានាហ៊ូតាឡានៅក្នុងការឲ្យសាឡាមនៅក្នុងការសុំត្អែចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាតែមិនមែនអូយើងកុំអាប្រញាប់ឲ្យសាឡាមហើយទៅទៅលើកដៃអត់អីទេបញ្ញានេះលើកដៃលើករឿងផ្សេង ប៉ុន្តែចង់ញ៉ាំឱកាសដែលនប៊ីបានប្រាប់នោះគឺមុនឲ្យសាឡាមយើងនឹកនៅក្នុងចិត្តការសូត្រដូអាផ្សេងផ្សេងក្នុងសម្បាសយ៉ាង មានន័យថាគឺឡាហ្វុសដែលនប៊ីបានបង្រៀនមកឬក៏ដូអាណាដែលជាឡាហ្វុសដែលជាភាសាឬឯការណានឹកឃើញដូចកំអិលចង់សួរហ្នឹងមានថាយើងនឹកឃើញអល់ឡោះតាឡាមហាលឺមហាដឹងនៅនឹកព្រួយរបស់យើងឃើញទេតែប៉ុន្តែក្នុងសម្បាសយ៉ាងគេឲ្យយើងសូត្រដូអានិងហ្ស៊ីគៀតឃើញទេអ អញ្ចឹងនៅក្នុងនេះនប៊ីអត់បានបង្រៀនទេមានន័យថានប៊ីទុកឱកាសឲ្យយើងទាំងអស់គ្នាសូមទូអាពីអល់ឡោះស៊ុបហានាហ៊ូវតាឡានៅអ្វីដែលយើងចង់មិនអញ្ចឹងនប៊ីទុកឱកាសនប៊ីអត់បង្រៀននេះណាហ្វលយតាខយរលយតាខយរម៉ាសាឲ្យគាត់ចង់អីគាត់សុំទៅអានឹងជារឿងរបស់គាត់ព្រោះថាយើងម្នាក់ម្នាក់មានបញ្ហារៀងរៀងខ្លួន អញ្ចឹងយើងសូមចុះនៅក្នុងសម្បះយ៉ាងនៅរៀងនេះខ្លួនរបស់យើងអូពីពុះជាពេលដែលគេទទួលយកនោះទៅដូចជាមានហាឌីសដែលបានរៀបការអំពីអប៊ូបការីសិឌីករ៉ាឌីឡោះអានហ៊ូគាត់ថាយ៉ារ៉ាស៊ូលឡោះអាលឹមនីឌូអាអានអាដអ៊ូប៊ីហាហ្វីសាឡាទីអប៊ូបកាទៅជួបនប៊ីសាយ៉ារ៉ាស៊ូលឡោះអត់មានសុំអីសុំយ៉ារ៉ាស៊ូលឡោះបង្រៀនលិនមក នៅឌូអាមួយដើម្បីឲ្យលិនយកទៅឌូអានេះនៅក្នុងសម្បះយ៉ាងហើយយើងជួបទួនដែលសុំទួនហើយ កត់ទូអាណាលិនមួយឲ្យរៀងអត្តន័យនេះលិនយកទៅទិញអត់ទេសួរទួទៅលើបាក់ខែឡើងណាណាញេវាទៅអញ្ចឹងអត់ឧទាហរណ៍នឹងនៅខ្លះអឺនៅខ្លះកូនសិស្សគ្នាខំមកពីរៀនឆ្ងាយមកដល់ភូមិអសូវឲ្យសាលុយមកឡើងហាគ្នាទៅរៀនអ៊ីលមូសួរអ៊ីលមូឥឡូវអូនទៅរៀនបានរាប់ឆ្នាំមកបង្រៀនលោកកុំណាមួយដូអាអីមួយមក ពាក្យបសំហ្នឹងឯងឧទាហរណ៍មិននិយាយទេជាក់ស្ដែងប៉ុន្តែយើងយើងខុសសាហាបរ៉ាឌីឡោះវ៉ានអាប៊ូបាកាអហ្វដលមនុស្សដែលល្អជាងគេបំផុត នៅក្នុងបន្ទាប់ពីរ៉ាស៊ូលឡោះសល្លឡោះអាឡៃវ៉ាសាឡាំ អ្នកដែលនៅជាមួយអ្នកដែលនៅជាមួយនរវីសល្លឡោះអាឡៃវ៉ាសាឡាំតាំងពីឌុនយ៉ារហូតដល់ក្នុងស៊ូររបស់អល់ឡោះស៊ុបហានរ៉ាប៊ូបាការ៉ាឌីឡោះវ៉ានប៉ុណ្ណឹងហើយអាប៊ូបាកាគាត់ថាគាត់ខ្លាចតែមនុស្សចូលស៊ូរហ្គាអស់លីងហើយសល់តែម្នាក់ខ្ញុំខ្លាចតែម្នាក់នោះគឺខ្ញុំ ប៉ុន្តែនប៊ីបានធានាចេញសញ្ញាបត្រ shahada បញ្ជាក់ថាអប៊ូបកាត់ fil jannah អប៊ូបកាត់នៅក្នុងឋានសួគ៌ជាមួយខ្ញុំប៉ុណ្ណឹងហើយក៏នំភ័យទៀតអញ្ចឹងខ្ញុំមើលអប៊ូបកាត់គាត់ឆ្លៀតឱកាសសួរយ៉ារ៉ាស៊ូលឡោះបង្រៀនលិនមកនៅទូអាណាមួយដើម្បីលិនយកទៅទូអានៅក្នុងសម្បះយ៉ាងរបស់លិនអញ្ចឹងនប៊ីក៏បានទូអាព្រោះគេសុំមកយើងឲ្យអាល្អនប៊ីបង្រៀននៅទូអាមួយដល់ល្អមិនមិនចាំនឹងកាត់ឲ្យអ៊ីនសាអល់ឡោះនប៊ីថាចូលអ្នកសូត្រចោះថា

លិនបានបំពេញលិនបានសលឹមមកលើខ្លួនលិនច្រើនណាស់អល់ឡោះម៉ាអ៊ីននីសលឹមទូណាហ្វស៊ីឌុលម៉ាន់កាស៊ីរ៉ច្រើនណាស់សលឹមបំពេញកំហុសច្រើនណាស់ហ្វហ្វីរលីដូច្នេះយ៉ាអល់ឡោះមកអាប់អំពូនលិនផងម៉ាហ្វីរតានមីនអ៊ីនឌិកសុំការមកអាប់អំពូនពីអល់ឡោះផ្ទាល់គឺថាយើងជឿជាក់ថាអល់ឡោះមានសិទ្ធិនៅក្នុងការមកអាប់អំពីអាប់អំពូនឲ្យយើងបើទោះបីទូសាបណ្ដាក៏ដោយមាន ហ្វមៅហ្វីរតានមីអិនវរហាំនេះហើយសូមអាឡិតស្រឡាញ់លឿនបងអ៊ីនកាអន្តលហ្គាហ្វូររ៉ហ៊ីមអល់ឡោះមហាអាណិតស្រឡាញ់មហាម៉ាក់ហ្វំពូន មហាម៉ាក់ហ្វំពូនមហាអាណិតស្រឡាញ់សរសើរចំពោះអល់ឡោះស៊ុបហានតាហើយអ្នកណាសរសើរចំពោះអល់ឡោះអល់ឡោះនឹងឲ្យមិនចាំសុំទេលិននិយាយវាវិញឆ្ងាយហាឌីសមួយដែលថាឡាអ៊ីឡាហ៍អ៊ីឡាឡោះវ៉ាហ្ដូឡាស៊ារីកាឡាឃើញទេវាគឺជាការសរសើរចំពោះអល់ឡោះស៊ុបហានហូវតាឡាប៉ុន្តែវាជាអាហ្វដលឌូអា វាគឺទូអាដែលល្អបំផុតគឺកាលីម៉ាស់ឡាអ៊ីឡាហ៊ីឡោះអញ្ចឹងសាហាបាត់ហើយយ៉ារ៉ាស៊ូលឡោះទូអានោះអត់មានឃើញនៃវាពាក្យថាឡាអ៊ីឡាហ៊ីឡឡោះវ៉ាហ្ដូឡាស៊ារីកាឡាលហ៊ុលមុលវ៉ាលហ៊ុលហាំវ៉ាឡាគុលលីឆៃអ៊ីនកាឌីរនេះអត្ថន័យរបស់វាដូចជាអត់មានសុំអីពីអល់ឡោះផងថាដើម្បីអល់ឡោះត្រូវឲ្យអល់ឡោះអក្បរនប៊ីថានៅពេលដែលអ្នកសរសើរចំពោះអល់ឡោះស៊ុបហានូតាឡាអល់ឡោះនឹងឲ្យចំពោះអ្នកនឹងល្អជាងអ្នកដែលសុំទៀត យល់ទេកមែនអ្នកខ្លះសរសើរគេគេឲ្យជាអ្នកទៅសុំគេទេណាចឹងអល់ឡោះស៊ុបហានូតាឡាចឹងហើយបានណាប៊ីថាអហ្វដលុដឌូអាឌូអាយូមអារហ្វាវ៉ាអហ្វដលម៉ាគុលទូអាណាវ៉ាណាប៊ីយូនមិនកាប់លី لا إله إلا الله وحده لا شريك له له الملك وله الحمد وعلى كل شيء قدير يحيي ويميت وعلى كل شيء ឌូអាដែលល្អបំផុតឌូអានៅថ្ងៃអារហ្វាហើយឌូអាដែលនប៊ីសូត្រច្រើនទាំងគេហើយបណ្ដានប៊ីនប៊ីមុនមុន សូត្រនោះគឺសូត្រថា La ilaha illallah wahdahu la syarika lah lahul mulk wal hamdu ala kulli syai'in qadir ហើយយើងគួរទៅសូត្រពេលព្រឹក10ដងពេលល្ងាច10ដងមិនមិនកុំភ្លេចឥឡូវយើងត្រឡប់មកអឺសូត្រដុអាយើងវិញមែនណាយ៉ាចាប់ឥឡូវយ៉ាចាផឹកទឹកទីសិនតិចទៀតណា Bismillah អញ្ចឹងនៅក្នុងហាឌីសម្បាញ់មិញគឺនប៊ីអត់បានបង្រៀនឲ្យយើងសុំដុអាអីនប៊ីទុកឱកាសយើងសូត្រអីសូត្រនឹងចោះ មានហាឌីសរាយការណ៍ពីនប៊ីទៀតថាអានអប៊ីហ៊ុរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូអានរ៉ាស៊ូលឡោះសាឡាមបានបញ្ជាក់ថាអ៊ីដាតាសាហាដាអាហាឌុគុមហ្វលយ៉ាស្អ៊ីដប៊ីឡាហ៊ីមិនអរបាអានេះដែលលិនបានបង្រៀនមីមីពីមុនមកអងអងដើម្បីឲ្យយើងទាំងអស់គ្នាយកទៅអនុវត្តនប៊ីបានប្រាប់ថានៅពេលដែលយើងតាសាហ៊ុតតាយ៉ាតាយ៉ាត់តាសាហ៊ុតហ្នឹងសូតាយ៉ាត់ហើយហើយចូលអ្នកទាំងអស់គ្នាមុនឲ្យសាឡាមនោះសុំទូអាអំពីអល់ឡោះស៊ុបហានាហូវតាឡាឲ្យរួចផុតអំពី bun praka Allah akbar ya jam 7 jam menang insyaallah akbar Assalamualaikum warahmatullahi wabarakatuh. حول ولا قوة إلا بالله اللهم رب هذه الدعوة التامة والصلاة القائمة آت محمد رسول الله وابعث مقام محمود الذي بعثنا الحمد لله ចឹងលើសូមបន្តបកស្រាយនៅហាឌីសដែលនប៊ីសល្លោះសាឡាមប្រើឲ្យយើងទាំងអស់គ្នាសូមអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាមានសូមបញ្ជិះវៀងនៅ4ប្រការចឹងនប៊ីថានៅពេលដែលពួកអ្នកតាសាហ៊ុតហើយហើយហើយយើងមិនទាន់ឲ្យសាឡាមទេនប៊ីថាឲ្យយើងសូមដុអាពីអល់ឡោះស៊ុបហានាហ៊ូវតាឡាឲ្យបានរួចផុតអំពី4ប្រការ ទីមួយយើងសូត្រថាម៉េចម៉េច Allahumma inni a'udhu bika min adhabi jahannam Allahu akbar យ៉ា ya Allah បញ្ជិះរូបលិនផងចោះណាសូមអបឡោះស្ដាឲ្យលិនរួចផុតអំពីទៅរណកម្មនៅក្នុងនរក jahannam ដែលនរកដែលមហាក្តៅជាងគេ Allahumma inni a'udhu bika min adhabil qabr Ya Allah kubur. យើងម្នាក់ម្នាក់នៅពេលដែលយើងស្លាប់ទៅយើងនឹងឆ្លង កាត់អាសើបគូបូតបើសិនជាអ្នកល្អនឹងខ្លាយទៅជា សួនមួយជានៃសួននៅក្នុងឋានសួគ៌របស់ Allah Subhanahu Wa Taala បើសិនជាអ្នកអាក្រក់ស្ថិតនៅក្នុងគេហៅថាក្រឡុកមួយនៃក្រឡុកនៃនរករបស់ Allah Subhanahu Wa Taala ឃើញទេហើយ Allah នឹងបើកទ្វារថានោះកន្លែងរបស់ឯងនៅក្នុងឋានសួគ៌យើងខិនតែឃើញកន្លែងរបស់យើងដែល Allah បង្ហាញឲ្យយើងឃើញយើងសប្បាយភ្លេចអស់ទុនយ៉ាឃើញទេ ហើយបើសិនយើងអ្នកអាក្រក់គេបើកទ្វារនោះកន្លែងបាត់ហើយនៅក្នុងនរកយើងភ័យបាត់ហើយអញ្ចឹងណាប៊ីឲ្យយើងសុំអំពីអល់ឡោះស៊ុបហានូតារួចផុតអំពីអាសាបគូបូរអះលិសុនទីវលជាម៉ាអះអ៊ីសបាតទទួលស្គាល់អ៊ីម៉ានថាពិតប្រកបនៅទីនោះគូមានអាសាបគូបូរយ៉ាងពិតប្រកបមែនបើទោះបីជាអះលីបិដអាមានសស័តវងវេដែលពួកគេថាបដិសេធគ្មានទេអាសាបគូបូរទៅធ្វើអាសាបគូបូរយ៉ាងម៉េចអ្នកខ្លះស្លាប់ស្លាប់ដោយសារលំទឹកអ្នកខ្លះស្លាប់ដោយសារ ខ្លាស៊ីត្រីបន្លែលេបឡាអល់ឡោះសុបហានតាឡាមានលទ្ធភាពគួរសាបំផុតនៅក្នុងការធ្វើរឿងទាំងអស់នោះបើទោះបីជាណៃមិនបានស្លាប់នៅក្នុងដីដែលគេដាក់កបួតក៏ដោយក៏អល់ឡោះមានលទ្ធភាពនៅក្នុងការធ្វើអាសាបរបស់ព្រះអានឹងរឿងផ្សេងមួយទៀតប៉ុន្តែយើងជឿទេមានប៉ុន្តែ សង្ឃឹមថាយើងទាំងអស់នឹងរួចផុតអាពី អាសាបកបួតរបស់យើងសុំមួយថ្ងៃប្រហែលដងណាសម្បះយ៉ាងសុំឲ្យរួចផុតអំពី អាសាបគំបួតហើយសូមឲ្យគំបួតរបស់យើងคล้ายជាសួនមួយនៃសួនច្បារនៃឋានសួគ៌របស់អល់ឡោះស៊ុបហានាហ៊ូវតាឡាមើលដាច់កន្ទុយភ្នែកទូលាយយ៉ាទី2អាហ្នឹងមែនទេអល់ឡោះម៉ាអ៊ីននីអាអូស៊ូកាមីនអាសាប៊ីជាហាណាំវ៉ាមីនអាសាប៊ីលកបរីទី2វ៉ាមីនហ្វិតណាទីលម៉ាហ្យាវ៉ាល់ម៉ាម៉ាត់ហើយសូមអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាឲ្យរួចផុតអំពីភាពរញ៉េរញ៉ៃនៅក្នុងជីវិត រស់នៅរបស់យើងឃើញទេហោការជីវិតរស់នៅរបស់យើង កូនចៅមិនស្ដាប់កូនចៅរញ៉េរញ៉ៃរញ៉េច្រើនណាស់សូមរួចផុតពីអាហ្នឹងម៉ាយ៉ាវលម៉ាម៉ាតហើយ fitna ភាពវិកវររញ៉េរញ៉ៃនៅពេលដែលយើងជួបនៅសឹកដីស្លាប់អល់ឡោះអក្បរនប៊ីបង្រៀនអានេះកាប់នប៊ីបង្រៀនខ្លាចខ្លាចអ៊ុម៉ាត់អត់ដឹងបើមុននប៊ីអត់បង្រៀនទេណាទុកមកសារីអានេះបង្រៀនសូម4ហ្នឹងមករួចផុត4ហ្នឹងអ្នកនឹងជោគជ័យឃើញទេវ៉ាមិន fitnah wa min syarri fitnati al-masihid dajjal ហើយទី4គឺសូមឲ្យអល់ឡោះសុបានការពារយើងឲ្យយើងរួចផុតអំពី ភាព fitnah វឹកវររញ៉េរញ៉ៃដ៏អាក្រក់នៅពេលដែល masihid dajjal ណាគឺជាអ្នកដែលភូតកុហកគឺជាអ្នកដែល មកឆាឆៅមករំខានអ៊ុម៉ាត់របស់នប៊ីមូហាម៉ាត់សល្លោះសាឡាមខិរហ្សាម៉ាននេះដែលអូសទាញឲ្យយើងទាំងអស់គ្នាប្រេះចាអំពីមេគីរបស់អល់ឡោះស៊ុបហានដែលអូសទាញឲ្យយើងទាំងអស់គ្នាឃ្លាតឆ្ងាយអំពីអ៊ុមររបស់អល់ឡោះស៊ុបហានាហូតាឡាអញ្ចឹងហ្វីតណាភាពរញ៉េរញ៉ៃវឹកវរនៅអាខិរហ្សាម៉ាននេះដែលនប៊ីប្រាប់ឲ្យយើងទាំងអស់គ្នាសុំពីអល់ឡោះឲ្យយើងការពារនេះគឺយើងបើលើកកលេចមើលគឺ thunder thunder សញ្ញាសញ្ញានៃម៉ាស៊ីហិតដេជើដែលចោះមកនោះគឺយើងឃើញច្រើនណាស់ណា នប៊ីថានៅពេលដែលដាយេលចោះមកហើយខ្ញុំអត់បាននៅជាមួយពួកអ្នកទេការពាររៀងរៀងខ្លួនទៅកូនរត់ចេញពីឪពុកម្ដាយប្រពន្ធរត់ចោលប្តីចង់និយាយថាតាមដាយេលឃើញដាយេលតំណងពេកដាយេលស្អាតទាំងអស់ត្រូវទាំងអស់ងាកមកឪពុកម្ដាយអកាទេឪពុកម្ដាយអត់ជឿនលឿននេះម៉ាក់ឯងនិយាយខុសពុកឯងនិយាយខុស មិត្តភ័ក្ដិខ្ញុំអាហ្នឹងមិនអត់យល់មែនទេណានេះសង្គមគេនៅសបាយមកកណោមកឲ្យអីបរៀនមស្ជិតនេះអត់មានយល់អីសោះគេទៅអស់ហើយកុំហួសសម័យហើយអាហ្នឹងខ្ញុំទៅហើយឪពុកថាកូនកុំទៅពុកឯងខុសហើយខ្ញុំអ្នកត្រូវអាហ្នឹងគេហៅថាមិនទៅយល់មែនទេណាអាហ្នឹងគេអាមុំមុំចាស់មកហ្នឹងការ៉ូណាដូចាស់មកហ្នឹងរត់តាមរ៉ូដូអស់លីងអាហ្នឹងអត់ទាន់ទៅយល់មែនទេហ្នឹង ចុះនៅតារាតារាល្បីល្បីមកទៀតក្បែរហ្នឹងវល់ហាឡាំណាអាហ្នឹងអត់តន់តយល់យកមិនហត់តយល់មកតយល់ចោលមកភ្នែកតែមួយទេនូរកាស៊ូរកាក្នុងដៃទាំងអស់ឥឡូវមិនមិនគិតមិននូរុនឹងឋានសួគ៌នៅក្នុងដៃតយល់ទាំងអស់នេះអ្នកឯងតាមខ្ញុំនឹងឲ្យអ្នកឯងចូលស៊ូរកាហើយរឿងអីយើងមិនជឿអ្នកឯងប្រឆាំងជាមួយខ្ញុំខ្ញុំឲ្យអ្នកឯងចូលរុមើលរុខ្ញុំដៃខ្ញុំហ្នឹង ឪពុកនរឯងឈ្មោះអីឈ្មោះមហាម៉ាត់ស្លាប់ពីអង្កលចង់ឃើញរស់ហួចអត់រស់ភ្លាមរស់ហ្មងអញយើងម្នាក់យើងហេឪពុកយើងអញ្ចឹងមនុស្សទាំងអស់ fitna ជឿថាវានឹងហើយគឺជាម្ចាស់បើជាខ្សាក់សិតម្លឹងម្លឹងចាមកាលទៀតឪពុកថាទេកូនកុំទៅពុកឯងខុសគេត្រូវឃើញទេមេកំពុងតែក្តៅហួតហែងរាំងស្ងួត អ្នកទាំងអស់ឲ្យជឿខ្ញុំអត់ខ្ញុំនឹងឲ្យភ្លៀងមកឥឡូវភ្លៀងភ្លាមប្រាវស្រស់បំប្រងខ្ញុំឃើញទេអញ្ចឹងអ្នកដែលអត់រៀនហុកុំអ្នកអត់ដឹងជឿហ្នឹងហើយរត់តាមទាំងវងទាំងវងហើយចូលគ្រប់ទិសទីទាំងអស់លើកឡើងតែមកកាសហ្នឹងមកទៀតណាណាអើចូលអត់រួចអញ្ចឹងចង់យក fitness តិចយល់នេះគឺខ្លាំងណាស់មើលមើលណា យើងអាហ្វីតណាដែលលើកឡើងមិនមែនមែនអានឹងខានអាខៀរហ្សាម៉ានទេអាហ្នឹងនៅមានទួននៅមានអ៊ុលម៉ានៅមាន Facebook រំលឹកបើអត់មានអ្នករំលឹករឿងអីអីហ្នឹងវាហេតុទៅអស់ចឹងនៅពេលអាខៀរហ្សាម៉ានថានប៊ីថា នៅពេលដែលអ៊ុលម៉ានឹងទួនទួនស្លាប់អស់លីងសល់តែអ្នកយហលអាហ្នឹងបញ្ហានៅពេលដែលសល់តែអ្នកល្ងងចាប់ហើយទៅយើងមានអាណារំលឹកយើងទៀតទេសបាយឡើងតោះអានឹង fitna ហើយនឹងដយលចិត្តចោះមក នប៊ីថាអល់ឡោះនឹងដកយកចំណេះដឹងចេញទាំងអស់ណាកបដុលអ៊ីលមដកយកអ៊ីលមូអីប៊ីកបដុលអ៊ុលម៉ាតាមរយៈការស្លាប់អ្នកចេះដឹងអស់លេងផ្សល់តែអ្នកល្ងងដេចយល់ចោះមកតាមក៏ប៉ុន្តែវានឹងសេះសល់តិចតួចដែរវាមិនអត់ទេយ៉ាងនិយាយចឹងណាអញ្ចឹងអ្នកដែលមានអ៊ីម៉ានយើងដឹងថានប៊ីថាដេចយល់វាមានភ្នែកតែមួយទេម៉ាសៀះម៉ាំស៊ូះមានន័យថាភ្នែកសល់មួយភ្នែកបកដាលហ្នឹងណា ហើយអ្នកខ្លះថាឯណាក្នុងលុយដុល្លារអីហ្នឹងមិនមែនទេអាហ្នឹងកុហកទេរឿងតែយល់ចោះមើលរឿងផ្សេងហ្នឹងណាអានេះជារឿងភូតកុហកថាឥឡូវឯណាចាយលុយដុល្លារហ្នឹងចាយតែយល់ឯណាអាចស្អីណាហ្នឹងរឿងអារឿងទៅភូតកុហកទេកុំជឿអត់មែនទេណាចឹងទេពងមួយស្លាមចិត្តជាក្រុមដីសាមានប៉ោមកមានកំណត់ហើយអ្វីដែលលែនបានលើកឡើងអំបញ្ញនេះវាគឺជាហាឌីសរបស់នប៊ីសល្លឡោះអាលីវ៉ាសាឡាមហើយយើងឲ្យសាឡាមណាអូឲ្យសាឡាមមិនមែន អត់តបើអត់តចង់ឲ្យសាឡាមហើយសូមដល់ឲ្យសិរបាត់ដែរយើងឲ្យសាឡាមអស្សឡាមអាឡៃគុំរ៉ាហ្មាតុលឡោះអស្សឡាមអាឡៃគុំរ៉ាហ្មាតុលឡោះវបារ៉ាកាទូឲ្យដល់ខាងស្ដាំអស្សឡាមអាឡៃអស្សឡាមហើយហើយតស៊ុបហានឡោះអស្តាហ្វិរឡោះ3ដង33រហូតដល់យើងហ្សិគិតរឿងផ្សេងទៀតណាអូអាហ្នឹងអ្វីដែលលិនចង់លើកឡើងនៅក្នុងឱកាសនេះគឺតកតងទៅនឹងម៉ាណាអត្តហិយានៅក្នុងន័យរបស់វាគឺមានន័យច្រើនណាស់ណាយើងដូចលិនបានបកស្រាយមិនមានលក្ខណៈសង្ខេបមែនទែនអញ្ចឹងនេះគឺអ្វីដែលលិន ចង់បកស្រាយអោកមិនជាការរំលឹកអ៊ីនសាអល់ឡោះហើយនឹងឱកាសក្រោយយើងនឹងមានរំលឹកថាទៀតហើយអាទិត្យក្រោយយើងនឹងរៀនតាមលំដាប់លំដោយយើងវិញអញ្ចឹងបើថាលិនសូមអះថ្ងៃនេះដោយសារយើងយកភាគចប់មកនិយាយប៉ុន្តែវាដែលយើងត្រឡប់ទៅភាគ1ភាគ2វិញប្រហែលជាយើងងាយយល់ទេវាអត់អីណាអ៊ីនសាអល់ឡោះយ៉ាអញ្ចឹងសម្រាប់ពលិនមានប៉ុណ្ណឹងហើយទូស្លេម៉ាន់គាត់មានអីថែមបន្តិចហ្វតទៅហ្វតដល់មកឈូរ៉ា Pasangannya tiba ini. Mana mana? Boleh tiba. Eh, Assalamualaikum warahmatullahi wabarakatuh ធនធានដែលនៅពីបង្កើតដូចជាបូបកាអ៊ុមារអ៊ូស្មានអាលី គឺសត្វតែធនធានដែលលោកបានបណ្ដោះបណ្ដាលនៅក្នុងផ្ទះរបស់អល់ឡោះស៊ុបហានហវតាឡាប្រសិនបើយើងចង់បានសង្គមយើងរីកចម្រើនគឺយើងគឺយើងត្រូវតែបណ្ដោះបណ្ដាលធនធានមនុស្សពីព្រោះធនធានមនុស្សគឺជាកោសិកានៃសង្គមនៅក្នុងសង្គមណាហើយដែលមាន មនុស្សល្អសង្គមនោះឯងគឺជាសង្គមដែលល្អ អ៊ីនសាអល់ឡោះដល់ពេលខ្ញុំនិយាយកន្លែងនេះគឺការរៀបចំកម្មវិធីនៅយប់នេះអ្នកដែលទទួលប៉ះឡាវាមានច្រើនមានតិចយ៉ាទៅតាមទង្វើរបស់យើងដែលយើងធ្វើគ្មាននរណាអាចកំណត់បានទេលើកតែអល់ឡោះស៊ុបហានវតាឡាលើកតែអល់ឡោះស៊ុបហានវតាឡាអញ្ចឹងអ្នកធ្វើច្រើនបានច្រើនអ្នកធ្វើតិចបានតិច insya Allah Baik mengerti wabillahi taufiq wal hidayah wassalamualaikum warahmatullahi wabarakatuh teman kopi ini cak ikut ya Allah ah, doa iftitah lah baca ya hmm. doa iftitah